ទៅថៃអញ្ចឹងហើយចុះម៉ាក់ហើយឯងនៅមួយពីណារងថ្ងៃនៅមួយយាយហ៎ហើយចុះពីណាពីណារងថ្ងៃចាំអូនយាយហ៎យាយចាំហើយយាយធ្វើអីទៅរងថ្ងៃយាយលក់នំហ៎ហើយលក់នំហើយស្មានហ្នឹងគាត់លើលក់អីអញ្ចឹងហ៎ហើយតកូនឧត្តមប្រហែលអូនឧត្តមតកូន500ហ៎ ហើយមួយថ្ងៃលក់អស់អត់500ហ្នឹងអញ្ចឹងហ៎ចាហើយបងប្អូនទាំងអស់3នាក់អាម៉ាន់អ្នកអូន4នាក់ហើយមួយទៀតប៉ុណ្ណាអញ្ចឹងហើយនៅមួយយាយរហងៃណោះហើយយាយយុម៉ាណាយាយណោះអឺហើយតែផ្ទះអូនឯងនៅលំណាឆ្ងាយហ៎ ម្ល៉េះនៅម្ដុំណាផ្ទះជួយចោលតាទូទីនេះមានផ្លាក់រោងការផ្លាក់រោងការនៅម្ដុំណាមើលមើលចោលទៅមើលនៅម្ដុំខាងនេះខាងនោះនេះស្វែងបងងូត្រង់ហើយឃើញផ្លូវចេះនេះមកចូលផ្លូវចេះចូលផ្លូវចឹងហើយគេផ្លាក់រោងការចូលនោះណាអញ្ចឹងហើយក៏យកចងពីណាមកបេះរើសពីណាមកស្រះហ៎អត់អត់លុយចាយឬក៏មិនអូនពេលខ្លះអត់លុយដែរណោះអឺ ហើយលក់អស់ហើយចងនឹងផងលក់អស់ហត់មួយថ្ងៃអត់អស់ហើយហើយហើយអត់អស់ចឹងមិនលក់ស្អែកទៀតឬក៏មិនអត់ទេអូនៅរៀនរៀនដាក់ទីម៉ានហើយចូលវិញដាក់ទី5រៀននៅសាលាណាអូសាលាផ្លូវធំទៅក្រៅអូតាវ៉ៅអាកន្លែងផ្លូវកស៊ូបែកទី2ហ្នឹងអូនណាអឺ នេះអត់ដើរលក់នេះតែវិញព្រោះអីប៉ារលុយអត់ទៅបានណោះអូខេហើយយុម៉ានហើយម្នាក់ម្នាក់អូនយុម៉ានហើយអញ្ចឹងហ៎12ឆ្នាំហ៎ហាអូនទូច9ឆ្នាំហ៎